ចូលបាត់ខ្លែងតង់បងបាត់អ្វីដែរខ្លែងតង់អត់មានទេបាត់ហ្នឹងអាមិនក៏ខ្ញុំទេទៅគេមួយនោះលឺជួខ្លែងតង់ខ្លែងតង់ខ្លែងតង់ខ្លែងតង់